អ្នកម្ដាយគួរដឹងរោគសញ្ញានៃអាការៈចុកពោះរបស់ទារកបញ្ហាចុកពោះគឺជាជំងឺមួយ ជាទូទៅកើតឡើង ចំពោះទារកម្នាក់ក្នុងចំណោម5នាក់ហើយអាច មានផលប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយប្រសិនបើវាកើតឡើងញឹកញាប់ដូច្នេះអ្នកម្ដាយគួរតែចេះសង្កេតមើលរោគសញ្ញានិងវិធីដោះស្រាយមួយចំនួនដើម្បីជួយ បន្ធូរបន្ថយកុំឲ្យទារកពិបាកក្នុងខ្លួនខ្លាំងពេករោគសញ្ញានៃអាការៈចុកពោះរួមមាន យំខ្លាំងខ្លាំងរយៈពេលជាច្រើនម៉ោងប្រឹងក្តាប់ដៃយ៉ាងណែនឬខ្លួនចុះឡើងចុះឡើងផ្ទៃមុខឡើងក្រហម ជង្គង់អង្គញ់ឡើង ឆាប់ខឹងរអ៊ូរទាំឬយំច្រើនអាការៈចុកពោះនេះអាចបន្ធូរបន្ថយបានដោយអ្នកគ្រាន់តែយកដៃត្រដោះខ្នង ឬពោះរបស់ទារកថ្នមថ្នមឬងូចទឹកក្តៅអ៊ុនអ៊ុនបើសិនបើអ្នកបំបើដោះកូនអ្នកគួរតែជៀសវាង អាហារដែលមានជាតិកាហ្វេអ៊ីននិងហឹរ